អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយពីវីដេអូមុនខ្ញុំបាននិយាយតាក់ទងទៅនឹងរបៀបនៃការ download register ហើយនិង requirement របស់ម៉ាស៊ីននៅពេលដែលយើង ប្រើកម្មវិធី Sin Auto អូខេអ្នកទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបប្រើកម្មវិធី Auto Sin Sin Auto ហ្នឹងដើម្បីធ្វើការ log in account ហ្នឹងហើយ log in account យើងណា អូខេអញ្ចឹងមុននឹងចូលដល់របៀបនៃការ auto log in ចូល account អញ្ចឹងយើងចូលទៅ download game សិនអញ្ចឹងដំបូងយើងត្រូវធ្វើការបិទ event window សិនយើងបិទ event window ចោលអូខេនឹងមកហើយយើងចូលទៅក្នុង website ចឹងយើងចូលមកក្នុងនេះមកយើងបាយពាក្យ sin auto ណាយើងចូលមកនេះយើងរកអានេះណា ចឹងយកអាពាក្យណាដកណិតណាយកខ្ញុំប្រាប់ចឹងហើយខ្ញុំរីកមិនឲ្យប្រើជ្រោមហើយកន្លែងនេះដូចខ្ញុំប្រាប់ពីវីដេអូមុនចឹងគឺវា requirement នេះត្រូវការ net framework 4.5ឡើងហើយកម្មវិធីមួយនេះខ្ញុំបានតេស្តជាមួយនឹង server សបាយដូចហើយគឺអត់ដើរទេនៅពេលដែលយើង run game វាចាប់ផ្ដើម crash game យកតែម្ដងអូខេឥឡូវយើង download វាសិននេះចឹង password នេះគេបញ្ជាក់ប្រាប់យើងណា1 2 3អូខេ start តាមប្រទេសខ្ញុំធ្លាក់ចុះក្រោម ខ្ញុំចូលទៅកន្លែងយើង download វាចុះនេះអានេះឈ្មោះវានេះនេះនេះនេះចឹងអាកន្លែងនេះខ្ញុំសូមបង្កើត folder មួយ តែដើម្បីងាយស្រួលចាប់វាដាក់នេះបើកវាអូខេចឹងបែបហ្នឹងមកយើង extract វាទៅដាក់ password វា1 2 3អូខេចេញមកហើយនេះណាចឹងយើង auto update កន្លែងនេះយកអង់គ្លេសមកស្រួលមើលចឹង run update តាអ្នកខ្លះហ្នឹងក៏ run update កន្លែងនេះ error ហើយខ្ញុំក៏មិនទាន់ដឹងពីមូលហេតុអីបានវា error ដែរខ្ញុំគិតថាប្រហែលជាអាចមកពី internet គាត់រៀង slow ឬក៏មិនឬនៅពេលដែលគាត់ download គឺកម្មវិធីសម្រាប់មេរោគវា protect file ជាប់វាធ្វើឲ្យធ្វើការ update អត់កើតចឹងណាហ្នឹងហើយចឹងបែបហ្នឹងមកបន្តមកទៀតខ្ញុំចូល game ចូលកម្មវិធីមួយហ្នឹងកន្លែងនេះ pass ឈ្មោះអឺ នេះចូលមកអូខេ account អត់ត្រូវទេអញ្ចឹងខ្ញុំភ្លេចខ្លួនឯងដែរអាសានោះជាប់ជាមួយនឹងម៉ាស៊ីនផ្សេងអញ្ចឹងខ្ញុំសូមធ្វើការ register សាថ្មីទៅសា account register ឲ្យតេតេអញ្ចឹងណាអឺដាក់ game សបាយខ្ញុំភ្លេចនោះទៅបែបនេះចាហេ គេ register មកគេជោគជ័យហើយអញ្ចឹងខ្ញុំយក account ចូល login គេចូលហើយអញ្ចឹងអានេះខ្ញុំចូលដល់ក្នុងហ្គេមហើយអ្នកទាំងអស់នេះអញ្ចឹងបន្ទាប់ពីខ្ញុំចូលដល់ក្នុងហ្គេមរួចអឺខ្ញុំបើកហ្គេមនេះនេះគឺ account ខ្ញុំអញ្ចឹងយើង មិនរើសកន្លែងនេះមែនទេនេះឬយកអាពាកនេះណាបើសន្ទុះមកវានឹងរ៉ាន់ឈ្មោះ hero ចេញយើងបែបនេះ អញ្ចឹងរ៉ានឈ្មោះ hero ចេញបែបហ្នឹងរួចយើងធ្វើមិនដើម្បីអាច auto log in account បានអញ្ចឹងដើម្បីយើងធ្វើការ log in account បានយើងចុចមកកន្លែង adder នេះកន្លែងនេះឃើញទេវាដាក់ log in game អញ្ចឹងកន្លែងនេះដើម្បីធ្វើការ auto log in account បាន ចំពោះអ្នកទាំងអស់គ្នាលេង account ច្រើនអញ្ចឹង វាពិបាកនៅក្នុងការ auto log in អញ្ចឹងយើងអាចប្រើអញ្ចឹងពិបាកក្នុងការ auto វាពិបាកក្នុងការ log in game ដោយសារ account ច្រើនយើងពិបាកអង្គុយវៃអញ្ចឹងណា អញ្ចឹងអានេះយើងអាចធ្វើវាបាននៅក្នុង server private មិនថា server J2 World មិនថា server អីផ្សេងទេអានឹងអាចតែខ្លួនឯងបានអូខេចេញចុច setting នេះចឹងកន្លែងនេះនៅពេលដែលយើងចុច setting វានឹងបញ្ជាក់ប្រាប់យើងថាអូខេ game យើងຕົកនៅកន្លែងណាអញ្ចឹងជាទូទៅ game យើងដែលយើងលេងពងលេងនេះវានៅកន្លែងណាអញ្ចឹងចុចពាក្យ page នេះហើយយើងរកទីតាំង game អូខេខ្ញុំនៅក្នុងតៃនេះតៃនេះក្នុងនេះនេះ game អញ្ចឹងក្នុង game នេះណាអញ្ចឹងខ្ញុំអូខេវាមក អញ្ចឹងមានថារាល់តេន័យវានឹងចាប់ចេញមកពីអា folder game ដែលយើងដាក់ទីតាំងហ្នឹងណាបន្ទាប់មកទៀតកន្លែងនេះគឺឈ្មោះ account ឈ្មោះ account ណាអញ្ចឹងមុនដល់ឈ្មោះ account ខ្ញុំបញ្ជាក់ដែរកន្លែងនេះគឺជា add server អញ្ចឹងមានថា server នេះឈ្មោះអីគេ Justin equal to អញ្ចឹងយើងធ្វើការ add server មក add ឡើងនេះ វានឹងឲ្យយើងវាយបញ្ចូលអញ្ចឹងឡើងនេះគឺឈ្មោះ server អញ្ចឹងអ្នកទាំងអស់នេះអាចវាយអក្សរដូចគ្នាណា Just stick x x over លេខ2ណាដក clear គេណា add successful ហើយអូខេមកយើងបានចេញវិញ ចូលទៅកន្លែងនឹងភាសាទៀតមានឯនេះនេះឃើញទេអញ្ចឹងនេះគឺជា server វ៉ាន់វាអញ្ចឹងកន្លែងនេះគឺជាឈ្មោះ account អញ្ចឹង account នេះ account នៃគេអ្នកនរវាយមកអញ្ចឹងឧទាហរណ៍ខ្ញុំចេញទៅវិញសិន return មួយ អត់ធ្វើទេខ្ញុំនេះសិនអញ្ចឹងនេះគឺជា account របស់ខ្ញុំអញ្ចឹង account ខ្ញុំបែបហ្នឹងគេខ្ញុំវាយឈ្មោះ account សិនអញ្ចឹងសបាយ x 168អញ្ចឹងណាហើយ password ខ្ញុំខ្ញុំដាក់ទៅនេះ password ខ្ញុំណាហ្នឹងហើយហើយក្នុងនេះ មាន hero តែមួយទេអញ្ចឹងខ្ញុំសូមដាក់ចូលសិនខ្ញុំបង្កើត hero មួយទៀតសិនអញ្ចឹងអានេះក្នុងនេះមាន hero មួយមិនបាច់ណាហ្នឹងហើយ ហើយខ្ញុំបង្កើតមួយទៀតទៅខ្ញុំបង្កើតអ្នកទាំងអស់គ្នាមើលចានេះខ្ញុំដាក់ Aero Pro ដាក់ឈ្មោះអីក៏បានដែរចឹងសិនណាហ្នឹងហើយ create ចូលមកអូខេអញ្ចឹងខ្ញុំសុំ return ការ return សារថ្មីខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលអូខេ account បែបនេះ password ដើម្បីចូលហើយខ្ញុំមិនទាន់ឲ្យវាអូតូទេណាខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាក្នុងនេះមាន account 2មានលេខលេខទី1លេខលេខទី2គឺវាដាក់លេខរៀងឯនេះនេះកន្លែងនេះនេះកន្លែងលេខ1 2នេះណា អញ្ចឹងអ្នកទាំងអស់គ្នាចាំថាកន្លែង character នេះអ្នកទាំងអស់គ្នាឬយកមកអានេះវាឲ្យតែ3ទេអ្នកទាំងអស់គ្នាបានតែ3ណាអញ្ចឹងមានថាបើយើងចង់ចូលអាលេខ1យើងគ្រីចង់ចូលអាលេខ2យើងគ្រីលេខ2នេះណាយើងចង់វារើសយកលេខ1យើងគ្រីលេខ1អញ្ចឹងនេះអូខេខ្ញុំចង់យកអាទី2នេះទី2គឺ hero ស្រីចេញយកទី2នេះណាយកទី2ណាអញ្ចឹងខ្ញុំនឹងធ្វើការបិទ game mission អូខេខ្ញុំចង់ប្រាប់អ្នកថាខ្ញុំអូតូឲ្យអ្នកថាចូលអូខេប៉ប៉ុណ្្នឹងមក អញ្ចឹងនេះមនុស្សលេខ2ហ្នឹងហើយអញ្ចឹងខ្ញុំនេះខ្ញុំអែតចូលអញ្ចឹង account មួយនេះមាន2 euro ខ្ញុំឬចូលលេខរៀងទី2អញ្ចឹងខ្ញុំប៉ុណ្្នឹងមកខ្ញុំនេះហើយអញ្ចឹងខ្ញុំគ្រីសវាចាំមើលណាខ្ញុំគ្រីសកន្លែងនេះមួយអូគ្រីសអឺត្រូវឲ្យគ្រីសកន្លែងនេះនេះខ្ញុំចូលមកកន្លែងហ្នឹងខ្ញុំចុចជាងនេះមកខ្ញុំគ្រីសកន្លែងនេះតិចទៀតវានឹងលោតចេញមកអូតូហើយអូចុច login ច្រឡំភ្លេចអត់ចុច login វាអត់ចាញ់អូខេវាមកនេះ ឃើញលឿនទេចឹងប៉ុណ្ណឹងវានឹងរើសយក hero លេខរៀងទី2ណាចូលដល់ក្នុងគឺ hero ស្រីអ្នកឃើញទេចឹងបើអ្នកទាំងអស់នេះរើសកន្លែងលេខ1វារើសយក hero លេខរៀងទី1ឬលេខ2យកលេខរៀងទី2ចឹងកន្លែងនេះគឺជារបៀបនៃការ auto login ចូល account ប៉ុន្តែខ្ញុំបញ្ជាក់តិចណាចំពោះការប្រើប្រាស់ tool គឺយើងមានការទទួលខុសត្រូវលើខ្លួនឯងជាទូទៅបើសិនជាករណីនេះថយប្រើបើសិនជាករណី GM ដឹង GM ធ្វើការ ban ទៅលើ hero ហ្នឹងហើយជា account នឹង frenzy ហើយ អញ្ចឹងជាទូទៅប្រើដោយការទទួលខុសត្រូវខ្ញុំមិនរីកមិនឲ្យប្រើទេ តែបើអ្នកទាំងអស់គ្នាគិតថាអូខេខ្ជិលនឹងវៃ password អូខេអាចប្រើកម្មវិធីនេះបានហើយជាទូទៅកម្មវិធីដែលយើងប្រើ support ណានឹងឯងយើងហៅថាលក្ខណៈអត់ស្របច្បាប់ទេអញ្ចឹងបើសិនតែកណ្ដាលយាពេលយើងប្រើអឺសួរថាអ្នកទាំងអស់គ្នាសួរថាអូខេតែពេលប្រើទៅអាចបាត់ item បាត់ hero អត់អានឹងខ្ញុំអត់ហ៊ាននិយាយទេហ្នឹងហើយ នឹងខ្ញុំហ៊ាននិយាយថាអូខេប្រើទៅដឹងតែល្អដឹងតែអត់បាត់ទេប៉ុន្តែ កម្មវិធីមួយនេះគឺគេប្រើលក្ខណៈទូទៅហើយណាប៉ុន្តែខ្ញុំថាយើងទៅមិនដឹងទៅរៀនប្រើពីក្រោយគេទេតែជាទូទៅគេប្រើមុនយើងហើយហ្នឹងហើយអូខេអ្នកនរគ្នានេះគឺជារបៀបនៃការអូតូ login ណាអញ្ចឹងអានេះវាស្រួលប្រើយើងបិទវាឃើញយើងបិទវាធម្មតាដល់ពេលយើងចង់ប្រើ វាយើងចូលទៅ អាកន្លែងដែលយើងដាក់ជាទូទៅយើង set up វាមកលើ desktop មកស្រួលនេះអង្គនេះ ចង់នេះរបស់ខ្ញុំណាខ្ញុំបើកបែបនេះមកហេនេះយើង log in ចូល account យើងទៅណាចុចលេខនេះមកនេះនៅវាចាញ់ហើយនេះចឹងគ្រីកន្លែងនេះមក auto login ពឹបចុះបើយើងមានចាំងគ្រីឥឡូវនេះគ្រីឥឡូវគ្រីឲ្យទាំងអស់មកជួយតែបើយើងចង់គ្រីតែមួយមួយ hero ណាខ្ញុំចុចលេខនេះមក login pledge អញ្ចឹង account នឹងចេញមក auto ឲ្យឃើញទេអូខេអ្នកទាំងអស់គ្នានេះគឺជារបៀប auto login នៅក្នុង server G2 World ឬក៏ server អី private អីផ្សេងៗអ្នកទាំងអស់អាចមើលបានណាប៉ុន្តែចំពោះសបាយគឺពេលបច្ចុប្បន្នគឺ crash game គឺប្រើតន់ការទេហើយខ្ញុំក៏មិនទាន់ដឹងមិនដែរហើយបើតាមដឹងដូចជាអឺបងនេះបងសៀមីងតែគាត់តាក់តងទៅនឹងឆាតតាក់តងទៅនឹងចាស់កម្មវិធីហ្នឹងគាត់ថាចាំគាត់ fix តាមក្រោយឲ្យអូខេអ្នកនរអញ្ចឹងចំពោះការ review ក្នុងការ auto login account មានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ